កាសរៀបអាពាហ៍ពិពាហ៍នេះគឺយើងត្រូវការមានមនុស្សអ៊ូអជាធម្មតាដោយទូលណាថាអញ្ចឹងបើសិន ជាយើងជួបជុំគ្នាកន្លងមកតែងតែចាក់ចម្រៀងរំច្រៀងអញ្ចឹងណាប៉ុន្តែតែនោះសត្វតែជាប្រការដែលហារ៉ាំជាប្រការដែលដូសាបាបកម្មអញ្ចឹងនៅក្នុងឱកាសដែលយើងទទួលបាននៅសេរីមង្គលសេរីសុខស្ដីនៃកម្មវិធីអភិវិភាយើងមានការជួបជុំញាតិមិត្តជួបជុំមិត្តភ័ក្តិ ជួបជុំបងប្អូនអ្នកចិត្តខាងអញ្ចឹងវាគ្រាន់តែជាឱកាសល្អដែលយើងយកឱកាសនេះដើម្បីធ្វើការរំលឹកដាស់តឿនគ្នាទៅវិញទៅមកពីព្រោះយើងដឹងហើយថាអ៊ីស្លាម គឺជាសាសនាមួយដែលមានការរំលឹកដាស់តឿនគ្នាអញ្ចឹងបើសិនជាយើងជួបជុំគ្នា ហើយបែរទៅជាធ្វើប្រការ ដែលមិនគប្បីប្រការដែលទូសា មានន័យថាយើងបដុំគ្នាធ្វើប្រការដែលហារ៉ាម ចឹងឱកាសនេះគឺជាឱកាសដែលយើងអាចជួបជុំគ្នាបានហើយរយៈពេលខ្លីត្រឹមតែថា1ម៉ោងឬក៏តិចតួចនេះគឺយើងឆ្លៀតឱកាសដើម្បី លើក នៅប្រធានបទខ្លះខ្លះទាក់ទងទៅនឹងការអប់រំនិងផ្សព្វផ្សាយអំពីច្បាប់អាគមអ៊ីស្លាមរបស់អល់ឡោះសុបហានតាឡានៅក្នុងរាត្រីនេះផងដែរនៅសូមលើកយកនៅ ប្រធានបទមួយទាក់ទងទៅនឹងអឺការរៀបអាពាហ៍ពិពាហ៍អ៊ីស្លាមរៀបការអ៊ីស្លាម មានន័យថាសាសនាសាសនាណាក៏ដូចជាសាសនាណាដូចគ្នា មានការរៀបការប្រពៃណីផ្សេងផ្សេងគ្នា ច្បាប់ផ្សេងផ្សេងគ្នាប៉ុន្តែដល់ឡែកសាសនាអ៊ីស្លាមក៏មានពិធីអាពាហ៍ពិពាហ៍ដែលយើង ដឹងទាំងអស់គ្នាថារៀបការអញ្ចឹងរៀបការនេះគឺជាអ្វីកន្លងមកគឺតក់មីបងប្អូនណាពិសេសក្មេងៗយុវជនរបស់យើងគិតថាឲ្យតែការ តរចៈមីក្រូតរចៈ CD អីបានហៅតែកាហើយបើស្រីស្រីឲ្យតែឲ្យឲ្យតែសំអាងដល់មានអូមានអីណាសំអាងបានហៅតែកាចុះបើធម្មតានិកាសហ្នឹងគឺអត់អត់ដូចជាការទេគាត់និកាសអើយមីមីតតខ្លាំងថា អត់តនការពីហ្នឹងគាត់និកាសទេអត់តនការទេឃើញទេអញ្ចឹងចង់ចង់ដឹងថានិយមនៃអ៊ីស្លាមរបស់យើងពាក្យថាការហ្នឹងយ៉ាងម៉េចហើយពេលណាដែលដែលយើងទាំងអស់គ្នាអាច ចាត់ទុកថាមនុស្សពីរនាក់ឬក៏បុគ្គលពីរនាក់ជាប្តីប្រពន្ធនឹងគ្នាអញ្ចឹងយើងត្រូវយល់អំពីអាពាហ៍ពិពាហ៍អ៊ីស្លាមអ្វីហៅថាអាពាហ៍ពិពាហ៍អ៊ីស្លាមអញ្ចឹងការរៀបការនេះគឺជាអាកាត់ការចងការកិច្ចសន្យា នៅក្នុងហុកមសារៈដែលមានន័យថាពីរអ្នកប្តីប្រពន្ធអាចរួមរស់នៅជាមួយគ្នាបានដោយស្របច្បាប់អ៊ីស្លាមណាអាចគៀកកាយអាចនៅជាមួយគ្នាបាន ដោយស្របច្បាប់អ៊ីស្លាមរបស់យើង មានន័យថាបើមិនតាន់ធ្វើអាកាត់យើងហៅថាអាកាត់អកដុនសារអ៊ីបើមិនតាន់ធ្វើអាកាត់និកាសទេចឹងប្រុសឬស្រីមិនអាចតាក់ទងគ្នាបានទេនេះគឺជាចំណុចមួយដែលយើងទាំងអស់គ្នាត្រូវយល់នៅក្នុងសហគមន៍អ៊ីស្លាមរបស់យើងជាពិសេសយើងឃើញថាអឺនៅក្នុង សង្គមកម្ពុជារបស់យើង គឺជា សង្គមមួយដែលរស់នៅលាយឡំនៅវប្បធម៌ផ្សេងផ្សេងគ្នាចឹងធ្វើឲ្យបងប្អូនអ៊ីស្លាមយើងមួយចំនួន មានការយល់ច្រឡំណាមានការយល់ច្រឡំការឯកភាពគ្នាការត្រូវគ្នាជាឱកាសដែលធ្វើឲ្យខ្លួនមានភាពស្និទ្ធស្នាលរវាងប្រុសនិងស្រី នៅក្នុងច្បាប់អ៊ីស្លាមដរាបណាមិនទាន់កូនកំឡោះមិនទាន់ហៅថាទទួលសិទ្ធិបកុលពីវ៉ាលីទេអញ្ចឹងប្រុសឬក៏កំឡោះកំមុំពីរនាក់ហ្នឹងមិនទាន់មានសិទ្ធិស្និទ្ធស្នាលជាមួយគ្នាបានទេហើយកន្លងមកយើងឃើញថាពេលខ្លះពេលខ្លះ យើងឃើញថាប្រុសស្រីគឺអត់អាចតាក់ខ្នងថានៅគម្លាតពីគ្នាដែរប៉ុន្តែនៅពេល បច្ចុប្បន្ននេះយុវជនមួយចំនួនយកឱកាសជាប់ពាក្យពាក់អញ្ជើញហាប់ជាប់ពាក្យហើយណាជាប់ពាក្យហើយខ្លាចយកជាគូដណ្ដឹង ខ្លាចយកជាហ្នឹងហើយគូដណ្ដឹង ចាស់ចាស់ហៅកណាំងទូណាំងណាខ្លាចជាគូដណ្ដឹងគ្នាហើយហ៎កំណាស់ តណាំងតាមពិតភាសាតណាំងនេះទូណាំងភាសាម៉ាឡេណាទូណាំងហើយយើងយើងហៅកណាំងហៅតណាំងអញ្ចឹងណាចាស់ចាស់ហៅអញ្ចឹងនៅពេលដែលខ្លាយទៅជីគូនឹងដឹងគ្នាហើយគាត់យកឱកាសហ្នឹងដឹកម៉ូតូដប់គ្នាទៅលេងទឹកធ្លាក់លើអញ្ចឹងទៅណាហើយដើរលេងឆ្លងឆ្នាំដើរលេងចូលឆ្នាំអញ្ចឹងទៅទៅផ្សារដើរ shopping ទៅដឹកដៃគ្នាដឹកម៉ូតូគ្នាត្រឹមតែអីត្រឹមតែជាគូដណ្ដឹង ចឹងចំណុចហ្នឹងគឺអត់ត្រឹមត្រូវទេមានន័យថាអ្នកទាំងពីរហ្នឹងគឺនៅជាមនុស្សទីទីពីគ្នាសពសាតណាត្រឹមតែគ្រាន់តែថាមានការឯកភាពគ្នារវាងគ្រួសារខាងប្រុសគ្រួសារខាងស្រីនេះក្នុងការកិច្ចព្រមព្រៀងមួយ ដើម្បីនឹងរៀបចំពិធីរៀបការឲ្យនៅពេលខាងមុខណាក្នុងលក្ខណៈគូនដឹងណាដើម្បីកុំឲ្យអ្នកផ្សេងមកឆាឆៅឬក៏មកដណ្ដើមមកឲ្យកាត់មុខកាត់មាត់អញ្ចឹងមកលុកលាន់អញ្ចឹងណា ប៉ុន្តែមិនមែនមានន័យថាភ្ជាប់ពាក្យហើយអាចដឹកគ្នាបានអាចអីគេអឺដើរ shopping ជាមួយគ្នា supermarket គ្នាបានអាចដឹកគ្នាទៅលេងរមណីយដ្ឋានឆ្នេរសមុទ្រអីបានមិនមែនទេកន្លែងនេះគឺយើងត្រូវត្រូវតែយល់ឲ្យ បានច្បាស់ពីព្រោះ យើងទាំងអស់គ្នាសិតតែដឹងថា ជួនកាលការភ្ជាប់ពាក្យហើយក៏មានដាច់វិញក៏មានដែរឃើញទេដល់ពេលអ៊ីស្លាមគឺជាសាសនាមួយដែលឲ្យតម្លៃទៅលើស្ត្រីនៅពេលដែលស្ត្រី ជាប់ពាក្យត្រឹមតែជាគូដណ្ដឹងហើយបែរទៅជាបង្ហាញនូវភាពស្និទ្ធស្នាលជាមួយបរោះជាគូដណ្ដឹងហ្នឹងចុះបើសិនជាមានអឺពេលឧទាហរណ៍យើងគិតថាមិនដកយើងយើងអាចដឹងដល់គ្នាហើយបើសិនជាកលាច់វិញឬក៏ផ្លាស់ប្ដូរទៅជាផ្ដាច់ពាក្យវិញដាច់ពាក្យវិញសួរថាកំឡោះផ្សេងទៀតហ៊ានហ៊ានបើកចំហឬក៏ទៅតាក់តងព្រមទទួលយកស្ត្រីម្នាក់នឹងមិនឬក៏គេគិតថាយ៉ាងម៉េចបើ ម្នាក់ម្នាក់យល់ថាកាលគូនឹងដឹកគ្នាដល់កពីអ្នកហ្នឹងញ៉ាទៅដើរលេងនេះដើរលេងនោះហើយអឺតក់មីក៏បងប្អូនគិតថាវាយល់ធម្មតាពីហ្នឹងគូដឹងនេះហើយពីហ្នឹងគូដឹងនេះហើយប៉ុន្តែនៅក្នុងអ៊ីស្លាមគឺនៅតែហាមឃាត់ដដែលនៅពេលដែលមានមានមានរឿងត្រូវផ្ដាច់គ្នាអញ្ចឹងសួរថាកិត្តិយសស្ត្រីហ្នឹងគឺមានការប៉ះពាល់ហើយកាលវានៅគូនដឹងនេះដឹកនេះរហូតដើរលេងរហូតឃើញទេតោឆ្ងាយឆ្ងាយរហូត ចឹងវាប៉ះពាល់ដល់អ្នកណាប៉ះពាល់ដល់ស្ត្រីហ្នឹងចឹងអ៊ីស្លាមគឺយើងការពារការពារតម្លៃរបស់ស្ត្រីហ្នឹងកុំឲ្យមានការមាក់ងាយកុំឲ្យមានការបន្ទាបបន្ថោកពីមជ្ឈដ្ឋានសង្គមណាមួយយ៉ាអញ្ចឹងហើយបានជាអ៊ីស្លាមដាក់នៅច្បាប់អាពាហ៍ពិពាហ៍ការប្រគល់សិទ្ធិពីវ៉ាលីទៅឲ្យកូនកំលោះដែលជាស្វាមីហ្នឹង ហើយព្រមទទួលឲ្យមានសាកសីដឹងឮនៅពេលធ្វើពិធីនឹងហើយទើបគេហៅថា ការរៀបការអ៊ីស្លាមដ៏ពិតប្រាកដហ្នឹងគេហៅថាកិច្ចសន្យាអាកតនិកាអាកតនិកាអញ្ចឹងបើអត់ទាន់បានអាកតនិកាទេណាប្រុសអត់ទាន់បានលិនទទួលហើយនិកាវាហ្នឹងទេណាយ៉ាកុំអត់អាចដឹកបានស្ងាត់ស្ងាត់ទេអត់អាចដឹកឬក៏តោណាដល់ពីរនាក់ដើរលេងស្បាយតាមរមណីយដ្ឋានដល់ឆ្ងាយឆ្ងាយបានទេអត់បានទេដល់តែជាបកាហារ៉ាមដដែលយ៉ាចឹងបងប្អូនឥស្លាមយីទីគោរពនៅ ថ្ងៃនេះបន្ទាប់ពីយើងដឹងអំពីអត្ថន័យឬក៏របៀបនៃការរៀបការក្នុងអ៊ីស្លាមហើយយើងត្រូវយល់ថាអ៊ីស្លាមគឺជំរុញឲ្យប្រុសស្រីយុវជនទាំងអស់បញ្ញាបញ្ញារៀបការណាក្នុងអាយ៉ាតអល់កុរអានអល់ឡោះសុបហានតាឡាមានបន្ទូលថាហ្វាំកិហ៊ូម៉ាតបឡាគុំមីននីសាមស្នាវស៊ូឡាសវរូបាជួបពួកអ្នករៀបការចោះណាអ្វីដែលល្អសម្រាប់ពួកអ្នកចំពោះស្ត្រី 2នាក់3នាក់ឬក៏4នាក់ណាក្នុងអាយ៉ាត់នេះគឺឲ្យយើងរៀបការរៀបការបានកាន់តែច្រើនកាន់ល្អហ៊ុន2 3 4កាន់ល្អបាទ9ណាយ៉ាយ៉ាអានេះគឺបើអាចបានកាន់តែល្អអញ្ចឹងនេះគឺជាអ្វីដែលអល់ឡោះតាឡាជំរុញនៅក្នុងអល់កុរអានការីមជំរុញឲ្យសាសនិកអ៊ីស្លាមរៀបការណារៀបការដើម្បីទទួលបាន នៅសុភមង្គលសម្រាប់ខ្លួនឯង ដល់ឡែកនប៊ីសល្លោះអាឡៃវសាឡាមក៏បានជំរុញយ៉ាម៉ាឆារ៉ាឆាបាបមិនស្តតាអ៊ីមីនគុមុលបាអហ្វលយតហ្សាវជ فإنه أغض للبصر وأصل للفرج ومن لم يستطيع فعليه بالصوم فإنه له وجاء حديث رواه البخاري មានន័យថាអោបណ្ដាយុវជនទាំងឡាយនប៊ីសល្លោះអាឡៃវសាឡាមប្រកាសយុវជនយុវជនកំឡោះកំឡោះនិយាយថាសំឡោះកំឡោះដែលមានលទ្ធភាពរៀបការហ្នឹងឲ្យរៀបការទៅ ពីព្រោះបើសិនជាទុកពិសេសសម័យហ្នឹងបើសិនអត់ការទេហើយមានលុយធ្វើការរោងចក្របានលុយបើកលុយមកអត់សល់ដោយសារបានអត់សល់ដើរលេងអត់បើកលុយគឺទៅអាដាច់មួយយប់អញ្ចឹងទៅបើប៉ះថ្ងៃចុងឆ្នាំឬឆ្លងឆ្នាំអីដាច់មួយយប់មួយថ្ងៃអញ្ចឹងទៅប៉ះថ្ងៃសៅរ៍អាទិត្យថ្ងៃ10អីមកប៉ះថ្ងៃចុងសប្តាហ៍គឺដាច់ទៅបើកលុយមកគឺដាច់ហើយដាច់យប់ហើយដាច់លុយទៀតអញ្ចឹងទី1អត់សល់ទេហើយអ្វីដែលសំខាន់គឺ នៅខ្លួនលមួយដល់កំឡោះហ្នឹងដើរលេង ប្រព្រឹត្តនៅបកាដូសាណាប្រព្រឹត្តនៅបកាដូសាអញ្ចឹងអល់ឡោះសុបហានតាឡាជំរុញឲ្យអ៊ុម៉ាត់អ៊ីស្លាមរៀបការនប៊ីសល្លោះអាឡៃសាឡាមជំរុញឲ្យអ៊ុម៉ាត់របស់លោកបញ្ញាបញ្ញារៀបការអ្នកដែលមានលទ្ធភាពណារៀបការដោយសាររៀបការហ្នឹងគោលបំណងរបស់វាគឺការពារណាខ្លួនមិនឲ្យទៅប្រព្រឹត្តទៅអំពើហារ៉ាមអំពើស៊ីណាហើយរក្សាភ្នែកកុំឲ្យដេះចេះតដើមើលស្រីផ្ដេសផ្ដាស់ណាកណាការឲ្យមានប្រពន្ធ ចឹងមើលស្រីផ្សេងផ្សេងអត់បានទេពន្ធមូលអីចឹងទៅណាមូលជាក្តិចអីចឹងទៅអញ្ចឹងជួយកាត់បន្ថយហើយណាមួយយើងមានរបស់ខ្លួនឯងអញ្ចឹងនេះគឺជាវិធីការពារយុវជនកុំឲ្យធ្លាក់ទៅក្នុងប្រការដែលអឺគ្រោះថ្នាក់នៃអំពើអបាយមុខអញ្ចឹងបើសិនជាយុវជនដោយសម័យនេះគឺដោយសារមានឱកាសសบายច្រើនអញ្ចឹងអសូវគិតគូរវិរៀបការទេនេះភាពតិចណា ដោយភាច្រើន គឺគិតថានៅសិន ហើយនៅសិនគាត់រកកំឡោះសម័យនេះគ្រឿងញៀនផងស៊ីផឹកផងណាដើរលេងខារ៉ាអូខេផងអញ្ចឹងវាមានឱកាសធ្វើម៉ាស៊ីយតច្រើនចឹងហើយបានជារ៉ាស៊ូលឡោះសឡោះអាឡៃសាឡាមជំរុញឲ្យរៀបការនៅពេលដែលមនុស្សដែលមានគ្រួសារហើយទាំងអស់គ្នាសត្វតដឹងហើយមានគ្រួសារហើយគឺស្លាមាត់បានច្រើនមានកូនមានចៅមានប្រពន្ធអីចឹងទៅ ចេះគិតគូរពីប្រពន្ធកូន ចេះគិតគូរពីអ្នកផ្ទះ អញ្ចឹងចូលរួមណាគិតតែពីការកសាងគ្រួសាររស៊ីជាជាងការដើរលេងនិងធ្វើអ្វីដែល មិនគប្បីអញ្ចឹងនេះគឺជាគោលបំណងដែលនប៊ីសល្លោះអាឡៃហ៊ីវសាឡាមជំរុញហើយតាមពិតការរៀបការនេះវាមានច្បាប់ហូកងរបស់វា ពេលខ្លះរៀបការនឹងវ៉ាជិបនៅពេលដែលអ្នកណា ដែលថាបើសិន អត់រៀបការទៅអត់មានប្រពន្ធដល់ទៅទៅរកស្រីក្រៅ អានឹងហូកុំវាវ៉ាយប់ទៅតកាបត់ការឌូសាដល់ឌូសាយ៉ាងហូតឃើញទេចាហើយពេលខ្លះសុណាត់ណាដល់ពេលណាដែលគេខ្លាចថាអាចគ្រប់គ្រងបានក៏ប៉ុន្តែវាដូចច្បាបើសិនអត់ការដូចច្បាទេណាអញ្ចឹងជំរុញឲ្យការទៅហើយពេលខ្លះក៏ហូកុំវាហារ៉ូសណាដូចជាអ្នកដែលអត់មានអឺសមត្ថភាព ដូចជាចាស់ជរាឬក៏អញ្ចឹងគឺអាចការបានណាក៏ប៉ុន្តែ ការដើម្បីរក្សាខ្លួនហើយពេលខ្លះមកក្រោះដូចជារសេរពេលនេះគឺគ្មានគ្មានហៅថាគ្មានចំណងណាហើយអាចអាចបង្កការរំខានអានឹងមិនបាច់ចាំការទេបើថាយើងអត់មានចំណងចំពោះស្ត្រីទេហើយនៅពេលណាដែលអត់មានចំណងហើយអត់មានលទ្ធភាពទៀតហើយការនោះពិបាកដល់គេទៀតអានឹងបាច់ការតោះកាច់បាច់ការតែម្ដងប៉ុន្តែជាទូទៅគឺ សុណាត់ហើយមានការជំរុញខ្លាំងណាពីព្រោះវាអត់មានទេអ្នកដែលថាអត់មានចង់អារម្មណ៍ហ្នឹងអញ្ចឹងវាទៅជាហុកុំសុណាត់ហើយពេលខ្លះឥឡូវនេះបច្ចុប្បន្ននេះអាចធ្លាក់ទៅដល់វយប់ទៀតដោយសារតែយើងមើលនៅអឺការងារដែលចាំបាច់ចំពោះយុវជនមួយចំនួនណាឥឡូវនេះគឺភាគច្រើនកំឡោះកំឡោះគឺខូចណាដោយសារតែសង្គមរបស់យើងឥឡូវនេះសុបាយពិសេសខេត្តរបស់យើងនេះខេត្តសេដ្ឋកិច្ចណា មានលុយមានការងារណាខែដែលរីកចម្រើនអញ្ចឹងម្នាក់ម្នាក់គាត់ថាការទៅទើសប្រពន្ធទើសដៃទើសជើងអត់បានដើរលេងអាភាកច្រើនគឺគិតអញ្ចឹងអាហ្នឹងដែរជាមូលហេតុដែលនាំឲ្យមានបញ្ហានៅក្នុងសង្គមរបស់យើងពាក់ព័ន្ធទៅនឹងយុវវ័យអឺចឹងយើងត្រូវដឹងថាការរៀបការនេះទីមួយគឺយើងធ្វើតាមសុនណះនប៊ីសល្លោះអាឡៃហ៊ីវសាឡាំណាសុនណះនប៊ីសល្លោះអាឡៃហ៊ីវសាឡាំកន្លែងនេះខ្ញុំចង់បញ្ជាក់ថា យុវជនទាំងអស់គឺគួរតែធ្វើអ្វីទៅតាមមេគានៃសន្តិឥស្លាមអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់រំលឹកថាបងប្អូនឥស្លាមយើងរបស់យើងត្រូវគិតថាការរៀបការនេះ មិនមែនដើម្បីតែយើងចង់ចង់សបាយណាចង់បំពេញនៅតម្រូវការរបស់តណ្ហារបស់យើងនោះទេអញ្ចឹងការរៀបការនេះយើងត្រូវដឹងថាវាជាបញ្ជារបស់ នប៊ីយើងមូហាម៉ាត់សល្លោះអាឡៃសាឡាមការជំរុញពីនប៊ីយើងមូហាម៉ាត់សល្លោះអាឡៃសាឡាមអញ្ចឹងយើងរៀបការហ្នឹងគឺធ្វើតាមសុនណះនប៊ីសល្លោះអាឡៃសាឡាមចាត់ទុកថាជាការធ្វើអ៊ីបាដាតមួយនៅក្នុងសាសនាឥស្លាមដែរនៅពេលដែលយើងដឹងថាយើងធ្វើតាមនប៊ីចេះគឺយើងបានប៉ះឡាវាខ្លាចដូចជាអ៊ីបាដាតមួយសម្រាប់យើងពីព្រោះនប៊ីសល្លោះអាឡៃសាឡាមធ្លាប់បានបដិសេធឬក៏មិនយល់ស្របទៅចំពោះអ្នកដែលមានទស្សនៈថានៅខិតខំធ្វើអ៊ីបាដាត អត់យកប្រពន្ធអត់យកប្រពន្ធហើយខិតខំធ្វើអ៊ីបាដាតចឹងនប៊ីសល្លោះអាឡៃហ៊ីវសឡាមថាវ៉ាម៉ានរ៉ាហ្គីបាអានស៊ុនណាទីវ៉ាឡៃសាមីនីអ្នកណាហើយដែលអត់តាមស៊ុនណារបស់គាត់ទេ គឺមិនមែនជាប្រជាជនឧម៉ារបស់គាត់ទេព្រោះនប៊ីជំរុញឲ្យរៀបការហើយបើយើងអត់ចង់ការទេអានឹងមិនមែនជាសុណានប៊ីព្រោះនប៊ីគាត់ការ ចាប់ពីអាយុ25ឆ្នាំមកការប្រពន្ធស្លាប់ការមួយទៀតការហើយរហូតដល់យកប្រពន្ធច្រើនណាប្រពន្ធច្រើនដែលវាជាសិទ្ធិរបស់ នប៊ីសល្លោះអាឡៃសាឡាមប៉ុន្តែសម្រាប់អ៊ុម៉ាត់នប៊ីអនុញ្ញាតត្រឹមតែ4នោះទេចាអញ្ចឹងសួរថាតើរៀបការមានប្រយោជន៍អ្វីខ្លះណាអញ្ចឹងយើងដឹងហើយថារៀបការនេះ គឺសាងសុភមង្គលសម្រាប់គ្រួសារណាសាងសុភមង្គលសម្រាប់គ្រួសារចំណុចទី1សាងសុភមង្គលសម្រាប់គ្រួសារដូចជាអល់ឡោះសុបតាឡាមានបន្ទូលថា ومن آياته أن خلق لكم من أنفسكم أزواجا لتسكنوا إليها وجعل بينكم مودة ورحمة إن في ذلك لآيات لقوم يتفكرون មានន័យថាក្នុងចំណោមផតត្រាផតតាងអត្តសញ្ញាណឬក៏សញ្ញាសញ្ញារបស់អល់ឡោះស៊ុបហានតាឡាគឺអល់ឡោះបានបង្កើតឲ្យពួកអ្នកមានប្រពន្ធភរិយាចេញពីខ្លួនអ្នកផ្ទាល់មានន័យថាអឺបង្កើតស្ត្រីនឹងចេញពីបុរសដោយអល់ឡោះស៊ុបហានតាឡាបង្កើតមុនបងគឺនប៊ីអាដាមនប៊ីអាដាម បន្ទាប់មកអល់ឡោះតាឡាបង្កើតនប៊ីអាដាមក្នុងស៊ូកាមានតែម្នាក់ឯងអញ្ចឹងហើយអល់ឡោះបង្កើតអីគេប្រពន្ធរបស់គាត់មីមីអីគេមីឈ្មោះអីគេប្រពន្ធតអាដាមមីឈ្មោះអីគេមីហាវ៉ាចឹងហ៎មីហាវ៉ាមានមីឈ្មោះហាវ៉ាដូចយើងហ៎ដូចមានហ៎ចាមីហាវ៉ាប្រពន្ធតអាដាមដែលអល់ឡោះតាឡាបង្កើតចេញពីឆ្អឹងជំនីចឹងមីហាវ៉ាមានអត់មកចា អញ្ចឹងបានដូចជាធ្លាប់ដឹងថាមានមីហាវ៉ារបស់យើងណាចាអញ្ចឹងអល់ឡោះសុបតាឡាបង្កើតស្ត្រីចេញពីខ្លួនបរោះដើម្បីឲ្យរស់នៅជាមួយគ្នាដើម្បីបង្កបានបង្កើតបានដល់ភាពស្និទ្ធស្នាលនិងការអាណិតស្រឡាញ់ទៅវិញទៅមករឿងបរោះហើយនិងស្ត្រីអញ្ចឹងនេះគឺជាសញ្ញាមួយសម្រាប់អ្នកដែលគិតពិចារណាហើយយើងត្រូវដឹងថា មនុស្សយើងដល់ពេលដែលពីក្មេងមករស់តែឯងតែឯងហ្នឹងការធម្មតាតែដល់ពេលចាស់ពេញវ័យទៅហ្នឹងគឺបើសិនជាអត់មានគូទេគឺខ្វះខ្វះបាទបាទថារស់នៅដូចជាអត់ពេញទេចេះខ្វះមិនជឿអ្នកដែលធ្លាប់រៀបការប្រពន្ធហើយដល់អត់មានប្រពន្ធវិញចេះថាចេះឃ្លីងឃ្លោកនៅនេះអត់សុខទេទាំងឯងសង្កោចអីចឹងជួនកាលមកចាំទេតែរៀបការហើយតូនណាឬក៏ប្រពន្ធតូនណាឬក៏ខ្លួនឯងតូនណាចោលផ្ទះមួយខែត្រូវទៅការងារឆ្ងាយអញ្ចឹងចេះមានអារម្មណ៍នៅអត់ស្រួលហ្នឹង ណាដូចនេះខ្វះខ្វះណានៅទៅមានគេរៀបបាយរៀបទឹកឲ្យទៅមានគេរៀបចំសម្លៀកបំពាក់ឲ្យទៅដល់ពេលនៅតែឯងដាំបាយអីខ្លួនឯងរហូបអីចុកអីខ្លួនឯងអញ្ចឹង មានផលវិបាកអាចរនឹកអញ្ចឹងមានន័យថាអល់ឡោះសុបតាឡាឲ្យរស់នៅបំពេញគ្នាទៅវិញទៅមកការរស់នៅក៏អញ្ចឹងការគិតក៏អញ្ចឹងការគិតគូររៀបចំណាផែនការគ្រួសារដំណើរជីវិតគិតគូរពីជីវភាព នៅមុខរបរ គឺនៅពេលដែលយើងមានគ្រួសារមានគំនិតពីរបូកសំជួយគ្នាយើងមិនគិតឃើញនៅគំនិតវែងឆ្ងាយអញ្ចឹងនេះគឺជាហេតុខ្មាស់ដែលអល់ឡោះសុបតាឡាថាលីតាស្គូនូអ៊ីឡៃហាដើម្បីយើងរស់នៅជាមួយភរិយារបស់យើងយ៉ានឹងជាចំណុចទី1ដែលដែលដែលជាហេតុខ្មាស់ដែលជាអាកម្មាំងធំបំផុតនៃការរៀបការជាប្តីប្រពន្ធហ្នឹងហើយមួយទៀតគឺបង្កើតអ៊ុម៉ាត់ណាប៊ីសល្លោះអាឡៃហ៊ីវសាឡាំ យើងរៀបការបង្កើតអ៊ុម៉ាត់នប៊ីសល្លោះអាឡៃហ៊ីវសាឡាមអញ្ចឹងនេះគឺជាគោលដៅធំរបស់សាសនាអ៊ីស្លាមរបស់យើងដើម្បីឲ្យមានមនុស្សច្រើនណាឥឡូវនេះគឺមនុស្សភាគច្រើនដល់ពេលដែលសម័យបច្ចុប្បន្នរវល់ការងារពេកចឹងណាការហើយហ្នឹងនាំនេះអត់យកកូនអញ្ចឹងណាវាខុសអំពីអ្វីដែលជាការទិសដៅរបស់នប៊ីសល្លោះអាឡៃហ៊ីវសាឡាមនប៊ីថាតាហ្សាវយុលវ៉ាទូទលវ៉ាលូតរៀបការជាមួយនឹងអ្នកដែលជាទីស្រឡាញ់ យើងឆ្លងគ្នាទៅវិញទៅមកអលវ៉ាឌូតអលវ៉ាឌូតមានថាអ្នកដែលផ្ដល់កូនឲ្យយើងច្រើនអ្នកដែលបង្កើតកូនឲ្យឲ្យយើងច្រើនដោយសារតែនប៊ីសល្លោះអាឡៃសាឡាមអ៊ីននីមូកាធីរុមប៊ីគុមុលអ៊ូមាមអូអ៊ីននីមូកាធីរុមប៊ីគុមុលអំប៊ីយ៉ាយមអលកីយ៉ាម៉ាគាត់មានមោទនភាពក្នុងបណ្ដាអំប៊ីយ៉ាដតីដតីទៀតដោយមានអ៊ូម៉ាត់ច្រើនជាងគេនប៊ីមូហាម៉ាត់មានអ៊ូម៉ាត់ច្រើនជាងគេចាមនុស្សច្រើនជាងគេដែលតាមគាត់អ៊ូម៉ាត់នប៊ីមូហាម៉ាត់សល្លោះអាឡៃសាឡាម អញ្ចឹងនប៊ីសល្លោះអាឡៃសាឡាមជំរុញឲ្យយើងរៀបការឲ្យមានកូនច្រើនអញ្ចឹងនេះគឺជាការចង្អុលបង្ហាញរបស់នប៊ីយើងមហាម៉ាត់សល្លោះអាឡៃសាឡាមប៉ុន្តែបច្ចុប្បន្ននេះគឺយើងកលាប់ចាក់វិញអ្នកតែការឲ្យចេះតែអត់ចង់យកកូនទេដោយលើកហេតុផលទី1ខ្លាចក្រទី2ខ្លាចពិបាកចិញ្ចឹមណាទី3ខ្លាចអីគេរំខានការងារអីចឹងទៅអារឿងសំខាន់ហ្នឹងគឺខ្លាចក្រហ្នឹងឯងខ្លាចក្រ អញ្ចឹងអ្វីដែលអល់ឡោះស្មាតអាឡាបង្កើតនៅលើទុនយ៉ានេះគឺអល់ឡោះជាអ្នកឲ្យរីស្គីចឹងយើងកំភៃថាមានកូនច្រើននាំឲ្យក្រតាមពិតអល់ឡោះតាឡាឲ្យរីស្គីទៅតាមនឹងដែរទៅពេលដែលយើងមានច្រើនណាហើយចំណុចពិសេសអ្វីដែលយើងឃើញកាលណាដែលយើងមានកូនច្រើនយើងមានកូនច្រើនយើងមានភាពកក់ក្ដៅខុសគ្នារវាងអ្នកមានកូនហើយអត់កូនណាអឺសម័យនេះគឺយើងយើងដឹងហើយថាបងប្អូន ទ្រពសាច់ញាតិជីដូនមួយអីក៏ដោយនៅពេលដែលយើងមានគ្រោះមានឈឺស្កាត់អីហ្នឹងអត់មានពេលច្រើនមកមើលយើងទេអញ្ចឹងអ្នកដែលមានកូននៅជាមួយកូនហ្នឹងឯងមើលថែហើយបើថាអឺដល់ធ្លាប់ជួបប្រទេសធ្លាប់ជួបប្រទេសអ្នកដែលអត់មានអត់មានកូនណាអត់មានកូនចៅនៅតែឯងសតបងប្អូននៅឆ្ងាយដល់ពេលឈឺដល់ពេលឈឺចឹងទៅអត់មានអ្នកមើលថែអត់មានកូនណាហើយបងប្អូន អឺបានមកអើតមើលអញ្ចឹងថ្ងៃថ្ងៃមិនអីហូយកអីហុចមកឲ្យតិចហើយតូចបាត់យប់ឡើងឈឺចុកចាប់ឈឺរងាអីហ្នឹងមានណានៅ10ភួយឲ្យមានណាមើលថាអត់មានទេសំបីផ្ទះអត់មាននៅផងអញ្ចឹងអត់មានកូនហើយបងប្អូនគឺបានតែមើលទៅពីថាបងប្អូនសម័យឥឡូវមិនមិនទៅចាំតតសំបីតែម្ដាយហើយនឹងកូនហ្នឹងកូនហើយពងម្ដាយហ្នឹងជួនកាលអត់មានពេលខ្លះមើលពងម្ដាយហ្នឹងអឺម៉ាក់ឈឺហើយរវល់ហើយមើលឯងនៅចិត្តតែទៅមើលសិនណាដេញអាប្អូនណា អាប្អូនដាច់អាប្អូនមួយទៀតចឹងហ៎ដាច់គ្នាចុះឡើងចុះឡើងប្រចាំគ្នានេះថែនេះទៅមើលនោះថានោះទៅមើលចឹងហើយម៉ាក់ប៉ានៅជឿផ្ទះហ្នឹងអាហ្នឹងអាហ្នឹងកាន់តែខ្លះណាចឹងចង់និយាយថានៅពេលដែលយើង អាចមានគ្រួសារហើយមានកូនច្រើនល្អយកកូនច្រើនហើយអ្នកខ្លះកូនយក12ដល់ពេលកូន2ធំឡើងទៅរៀនដល់មួយរៀនចាប់បឋមទៅ ទៅឆ្ងាយមួយទៀតទៅរៀនឆ្ងាយដល់ទៅអស់ក៏យំ នៅផ្ទះអត់មានកូនអង្គុយយំមានតែ2ហើយទៅអស់លីងអាហ្នឹងមកពីយើងដែរបើសិនយើងយកច្រើនទៅមាន3ទៅនៅសល់1បើសិនមាន4នៅសល់2ទៀតអញ្ចឹងដល់សារយើងយកដល់2អស់កូន2ចេញទៅរៀនអស់អស់អត់មានអ្នកនៅផ្ទះចាអាហ្នឹងគឺជាបញ្ហាដែរចាចឹងនប៊ីយើងមូហាម៉ាត់សល្លោះអាឡៃសាឡាមជំរុញឲ្យយកកូនច្រើនយើងកុំកុំខ្លាចក្រហើយកុំគិតថាពជាកំណើតពជាពជាណាហ្នឹងគឺខុសហើយចឹងយើងយកកូនច្រើនឥឡូវនេះសម័យនេះទួនច្រើនខេត្តពងសោមរបស់យើងហ្នឹងទួនច្រើន ហើយរកសិស្សអត់មាន បញ្ហាដែរទួនច្រើនរកសិស្សអត់មានអត់មានសិស្សមានអីសិស្សបើម្នាក់ម្នាក់ការគណិតវិការតែមានយកកូនហ្នឹងចាហើយចំណុចមួយទៀតគឺអ៊ីស្លាមឲ្យរៀបការនេះដើម្បីមើលថែការពារដល់ស្ត្រីណាការពារដល់ស្ត្រីដោយតែអល់ឡោះសុបហានតាឡាបានបញ្ជាក់ក្នុងអាយ៉ានេះគឺបរោះជាអ្នកគាំពៀថែរក្សាទៅលើស្ត្រីគ្រប់គ្រងស្ត្រីអញ្ចឹងស្ត្រីសម័យបច្ចុប្បន្ននេះអ្នកខ្លះ អឺគេហៅថាហៃណាថាអត់ប្រុសក៏បានដែរគេអាចធ្វើការបានគេអាចឲ្យបានណាប៉ុន្តែធាតពិត គឺយើងទាំងអស់គ្នាសត្វដឹងហើយណានៅពេលណាដែលឲ្យមាន មានការអីចាំបាច់គឺរកប្រុសប្រុសដដែលការងារដែលធ្ងន់ធ្ងន់ការងារខ្លាំងខ្លាំងការងារដែលគេថាធ្វើអ្វីដែលចាំបាច់គឺ អត់ប្រុសបានទេចា ចឹងប្រោះយើងអល់ឡោះសុបតាឡាឲ្យមកដើម្បីការពារស្រីណាហើយស្ត្រីចង់បានក្តីសុខចង់បានសុភមង្គលត្រូវរប្រោះជាប្តីដើម្បីរកប្តីដើម្បីការពារបើថាអត់ទេគឺមើលងាយឡើយអាហ្នឹងគឺធម្មតាចឹងទេវាក់សាយការពារការពារកុំយកគេធ្វើបាបអ្នកខ្លះយកពុនមកហើយអត់ទេងាកថាងាកស្ដីហើយប្រើអំពើហិង្សាចឹងអ៊ីស្លាមគឺហាមឃាត់បញ្ហាហ្នឹងហើយយើងត្រូវផ្ដល់សុភមង្គលមើលថែស្ត្រី យកចិត្តទុកដាក់ការពារអប់រំពីព្រោះទាំងការពារឲ្យអប់រំទៀតត្រឹមតែការពារឲ្យបើអត់អប់រំទេប្រពន្ធនឹងទៅធ្វើម៉ាក់សៀទៅធ្វើលេងរបាយស៊ីសងអីទៅធ្វើអត់យ៉ាងអីហ្នឹងក៏យើងអល់តាឡាដាក់ទោសដែរអញ្ចឹងណាចឹងយកមកនេះមិនធម្មតាទេប្រុសនឹងទទួលភារកិច្ចធនណាពេលការពេលរៀបការហើយហ្នឹងទាំងមើលថែទាំងការពារទាំងថែរក្សាអីទាំងអស់យ៉ាអញ្ចឹងសាសនាអ៊ីស្លាមជំរុញឲ្យមានការលើកទឹកចិត្ត លើកទៅចិត្តឲ្យសម្រួលសម្រួលដល់យុវជនឲ្យឆាប់បានការកុំឲ្យរត់បន្តឹងណាហើយនៅក្នុងការសម្រួលហ្នឹងគឺយើងត្រូវជៀសវាងកុំឲ្យ មានការត្បិតស្បៀតជាពិសេសរារាំងស្ត្រីរារាំងស្ត្រីមិនឲ្យរៀបការនប៊ីសល្លោះអាឡៃសាឡាមប្រាប់ក្នុងហាឌីសថាអ៊ីដាអតាគុំមិនតរដូណាខូលកូហ៊ូខូលកូហ៊ូវឌីណាហ៊ូវង្កេហ៊ូហ៊ូវអ៊ីឡាអ៊ីឡាតាហ្វអលូតាគុនហ្វិតណា ហ្វីលអរវ៉ាហ្វាសាដនអារីតនៅពេលដែលមានបរោះដែលអ្នកទាំងអស់គ្នាអាចយល់ឃើញថាសជីវធម៌វាល្អហើយត្រឹមត្រូវហើយដើម្បីមកវាមកសម្ដឹងស្ដីទៅនឹងកូនរបស់យើងហ្នឹង មានអាកមាដែលយើងទទួលយកបានហើយ បានចេះដឹងហើយសជីវធម៌ត្រឹមត្រូវហើយរៀបការឲ្យវាទៅណាហើយបើសិនជាអ្នកមិនធ្វើទេនឹងមានធ្វើតនាកើតឡើងមានធ្វើតនាកើតឡើងហើយ និងមានគេថាសោកនាដកម្មរឿងអាក្រក់បំផុតមានន័យថាពេលដែល មានយុវជនមកស្ដីទៅនឹងកូនរបស់យើង យើងត្រូវមើលបើសិនជាគាត់សិលសិលធម៌ជីវធម៌ឲ្យត្រឹមត្រូវហើយមានចេះដឹងចេះសូត្រកូរ៉ានមានអាហ្គាម៉ាក្នុងខ្លួនហើយការឲ្យទៅកុំមើលនិយាយថាកុំចាំតើមានឡានលុយស៊ីកុំចាំតែមានឡានទំនើបមានអីមកចាំចាំលើកឲ្យទុកសិនចាំមើលអ្នកមានអ្នកមានមកហ្នឹងណាអញ្ចឹងបើសិនជា នប៊ីសល្លោះអាឡៃសាឡាមជំរុញឲ្យមើលទៅលើអាខ្លាកសុជីវធម៌សុជីវធម៌តមកទៀតអាហ្គាម៉ាពីព្រោះទាំងពីរនេះដែលផ្ដល់សុភមង្គលឲ្យកូនរបស់យើងតែបើសិនជាឲ្យមានសុជីវធម៌ល្អទេអត់មានអាហ្គាម៉ាក្នុងខ្លួនទេអាចធ្វើបាបដល់កូនរបស់យើងអញ្ចឹងនេះគឺជាអ្វីដែលនឹងចង់បញ្ជាក់ជូនថាចំណុចនេះគឺជាការរាំងស្ទះមួយហើយមិនតែប៉ុណ្ណោះ មូលហេតុនៃការរាំងស្ទះដែលផ្ទុយពីការសម្រួលឲ្យមានរៀបការហ្នឹងគឺអឺប្រកបច្រើនដាក់បណ្ដាការច្រើនណាបណ្ដាការច្រើនហួសហេតុបណ្ដាការច្រើនហួសហេតុហ្នឹងអឺធ្លាប់តែ1000ដល់ពេលអឺដល់ពេលយើងទា5000ដល់10000ដុល្លារអញ្ចឹងគឺការឈប់បានបាត់ហើយនេះមានលុយ2000ណាហើយយើងទាដល់5000ឬក៏10000អញ្ចឹងឈប់ការឈប់បានអានោះគឺជាការរាំងស្ទះមួយដែរ ចឹងអ៊ីស្លាមឲ្យយើងសម្រួលកន្លែងហ្នឹងនប៊ីសល្លោះអាឡៃស្លាមមានប្រសាសន៍ថាអ៊ីនអាឡមុននីកាហបរកាតានអៃសារហូមូណានីកាការរៀបការដែលមានបរកាត់ច្រើនជាងគេអឺនីកាការរៀបការដែលមានបរកាត់ធំធេងបំផុតនោះគឺរៀបការដែលចំណាយការចំណាយតិចការចំណាយតិចកុំថ្លៃពេកតិចតួចអញ្ចឹងនៅពេលដែលការ ចំណាយបច្ចុប្បន្ននេះគឺ ច្រើនដោយសារអីបានជាយើងទាថ្លៃដោយសារចំណាយទៅលើអត្ថប្រយោជន៍ច្រើន ចំណាយទៅលើការថតរូប ចំណាយទៅលើការអីគេសម្អាងចំណាយទៅលើអីផ្សេងផ្សេងចឹងក៏ដែលអត់ចាំបាច់ណាចិត្តថតរូបអ៊ីស្លាមអត់អនុញ្ញាតទេតាមពិតណាសម្អាងទៅអាចមានបើសម្អាងធម្មតាស្រីស្រីមើលអត់បញ្ហាប៉ុន្តែសម្អាងខ្លះសម្អាងតែរបៀបខាងប្រពៃណី ខាងខ្មែរហ្នឹងក៏កាន់តែវិវរទៀតណាទូសាទៀតអញ្ចឹងមានន័យថាយើងចំណាយលុយច្រើនទៅអ្វីដែលអត់ចាំបាច់អញ្ចឹងធ្វើឲ្យយើងទាទាកាន់តែច្រើនដល់ច្រើនទៅដល់ឡើងថ្លៃកាន់តែច្រើនធ្វើឲ្យកម្លោះកម្លោះហ្នឹងយូរបានកែរសំលុយយូរបានអញ្ចឹងវាគឺជាការរះស្ទះមួយដល់ដំណើរការរៀបការក្នុងសង្គមរបស់យើងអញ្ចឹងអ៊ីស្លាមនឹងឲ្យស្រួលចំណុចហ្នឹងហើយយើងជាអ្នកអាណាព្យាបាលយើងយើងទៅគិតគូរឲ្យស្រួលស្រួលធ្វើម៉េចឲ្យឆាប់បានការ តែការទៅមានគូសាយមិនអីគឺកាត់បន្ថយអំពើអាក្រក់នៅក្នុងសង្គមរបស់យើងនៅក្នុងសហគមន៍របស់យើងអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នាយល់ឲ្យបានច្បាស់នៅក្នុងចំណុចអភិភិរបស់យើងជាពិសេសអ្វីដែលយើងនិយាយពីខាងដើមថារៀបការនេះគឺការអាកាត់និកាសដ៏ត្រឹមត្រូវតាមច្បាប់អ៊ីស្លាមមិនមែនសំដៅទៅលើចាក់មីក្រូមិនមែនសំដៅទៅលើតលតែចម្លេះគោធ្វើជាបូនោះទេគឺយើងដឹងហើយទាំងអស់គ្នាពិសេសកំឡោះកំឡោះចង់ការដឹងហើយ រុកុននិកាសវៀតណាមហ្នឹងរុកុននិកាសមាន5ទិញឲ្យចាមទោះបីអត់អីក៏ទិញចាមដែរមួយវាវ៉ាលីសូវ៉ាលីគេមិនដឹងប៉ុន្តែទិញឲ្យចាមដោយសារចង់ការយោណាចឹងរៀបការហ្នឹងគេមើលទៅលើកន្លែងហ្នឹងដែលមានរុកុនទាំង5ហ្នឹងហើយធ្វើពិធីអកនិកាសរួចយ៉ាងហ្នឹងហើយខ្លាយទៅជាប្តីប្រពន្ធណាអាចដឹកគ្នាអាចរស់នៅជាមួយគ្នាបានទោះបីជាមួយនេះជាមួយនេះគឺជារឿងសុណាត់ក្រោយទេអូលីមវ៉ាឡូប៊ីសាយើងអាចធ្វើជាមួយកម្រិតណាបានដែរ ធ្វើវេលាម៉ាស់ទូចទៅបីម្លេះប៉ែមួយក៏បានដែរអត់បានធ្វើ đâu ណាប៉ុន្តែយើងក៏ដាក់លក្ខខណ្ឌតរម្លេះគូតអីហ្នឹងបានបាន ថាការអាហ្នឹងវា ជាការរៀនស្ទះមួយដូចដែលយើងបានលើកឡើងចឹងចាអញ្ចឹងចំណុចមួយទៀតមុននឹងយើងបានខ្លាចជាប្តីប្រពន្ធកុំអនុញ្ញាតឲ្យមានការស្និទ្ធស្នាលដឹកគ្នាដើរលេង ដែលវានាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ត្រីណាអានេះគឺជាការផ្ដាំចុងក្រោយ ដោយសារតែឃើញមកចុងក្រោយនេះណាមករយៈចុងក្រោយនេះក្មេងៗឆ្លាតណាវិទ្យានេះហើយជាប់ពាក្យជាប់ពាក្យហើយហៅគ្នាទៅថតហៅគ្នាទៅថតហៅគ្នាទៅដើរលេងឬទៅអូដឺអីហ្នឹងតាមគ្នាហ្នឹងចាអញ្ចឹងកន្លែងហ្នឹង គឺយើងជាអ្នកជាបានយើងត្រូវយល់ថា ត្រឹមតែជាគូដណ្ដឹងហ្នឹង គឺយើងអត់ទាន់មានសិទ្ធិដូចប្តីប្រពន្ធទេហើយអ្នកខ្លះក៏គេយល់យ៉ាងទៅ អឺដល់ពេលដែលស្ដីដណ្ដឹងត្រូវរងគ្នាហើយនិកាសនិកាសហើយបានគេអឺដើរទៅណាទៅណីចឹងទៅក៏ម្យ៉ាងដែរអញ្ចឹងលន់សូមសំណុំពរឬក៏រំលឹកនៅអ្វីដែលចាំបាច់នេះហើយសង្ឃឹមថាយើងទាំងអស់គ្នាជាឥស្លាម យកឱកាសល្អល្អសម្រាប់ធ្វើការរំលឹកគ្នានៅក្នុងសហគមន៍របស់យើង ហើយ សូមឲ្យយើងទាំងអស់គ្នាងាកមករកប្រពៃណីរបស់វប្បធម៌ឥស្លាមពិតប្រាកដទៅតាមអល់កុរអាននិងសុណាហ៍នប៊ីសល្លោះអាឡៃវសឡាំ បាត់អីមករយៈនេះគឺយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរៀនសូត្រគ្រប់ចំណុចទាំងអស់ទាំងការសះអឺបតាលហលលហារ៉ាមទាំងការធ្វើអ៊ីបាដាតទាំងការសម្អាតទាំងការបន្ថែមនៅអ៊ីម៉ាននិងការយល់ដឹងច្រើនអញ្ចឹងសង្ឃឹមថាយើងទាំងអស់គ្នានឹងងាកមករកហុកមឬក៏ច្បាប់ឆារីអាត់អ៊ីស្លាមរបស់យើងពិតប្រាកដដើម្បីបង្ហាញថា សហគមន៍នេះគឺជាសហគមន៍អ៊ីស្លាមពិតប្រាកដ ប្រពៃណីរបស់យើងកម្ពុជាកានេះគឺជាប្រពៃណីទំនៀមទម្លាប់ដែលមាននៅក្នុងអល់កុរអាននិងសុណាហ៍នប៊ីសល្លឡោះអាឡៃវសាឡាមពិតប្រាកដហើយយើងកុំធ្វើតាមទម្លាប់ចាស់ដែលមានការខុសឆ្គងដែលនាំឲ្យមានទោសាបាបកម្មដល់យើងនិងក្រុមគ្រួសាររបស់យើងអញ្ចឹងលើសូមបញ្ចប់ប៉ុណ្ណេះហើយបើសិនជាមានការខុសឆ្គងកន្លែងណាសូមមេត្តាអធិស្ឋានអភ័យទោសហើយសូមទូអាពីអល់ឡោះតាឡាឲ្យយើងទទួលបាននូវបរកាត់រ៉ាហ្មាត់ពីអល់ឡោះតាឡាទាំងអស់គ្នាក្នុងមជ្ឈិលនេះនេះអាមីនយ៉ារ៉ាប់អាឡាមីន وبالله التوفيق والهداية السلام عليكم ورحمة الله وبركاته